មាត់ប្រាប់ថាភ្លេចឈប់គិតហើយឆ្លើយដោយខ្លួនឯងក្រនបើណាទ្រង់ស្ទើរបែកតែមានអ្នកព្រោះចង់ឈ្នះសោកចិត្តដេកយំខ្ញុំធ្លាប់កថាជួអង្គសុំគេបែកគេនឹងស្លាញ់ខ្ញុំទឹកភ្នែកអង្គុយសំងំគេនឹងរៀបការមួយខ្ញុំគេក៏ប្រ តែពេលនេះគ្រប់យ៉ាងវាស្គួនឡប់អស់ហើយខ្ញុំខំធ្វើខ្លាំងណាស់គេដើម្បីឲ្យគេធោដើម្បីឲ្យគេលួងខ្ញុំតែឥឡូវគេទៅចោលខ្ញុំមិនគេលេងក្លាប់រខ្ញុំទៀតហើយ Ô rồi. ơi Ô nhóm tôi bọn mình tư Mà nhóm đã sẽ lạnh kê Nhóm đã kê Nhóm chào chú một kê Nhóm đã kê nè Nhóm chưa chậm nè Ta ta thì ngày mong ខ្ញុំមិនรู้អត់គេយ៉ាងម៉េចទៅបើខ្ញុំស្លាប់គ្រប់យ៉ាងវានឹងល្អមែនទេម៉ែណៃបើខ្ញុំស្លាប់ខ្ញុំនឹងអាចគេពីការប៉ັດបើមួយយៈម៉ែណៃ Ha ha ha. ハハハハ。 ដែលណាបាញ់នេះយូរទៅលេចខលគ្នាអញ្ចឹងនេះបើខ្ញុំជីកតែលើម៉ូតូសុកសុកនេះគិតមិនយើម៉េចខលទីដៃនឹងពិបាកខ្លាំងមែនតែបាច់តែគេខ្លាំងណាស់មែនថ្ងៃនេះអាកាសធាតុល្អខ្លាំងខានជិះម៉ូតូបែបនេះយូរហើយនេះគិតថាចាំងអត់បាទអាកាសធាតុល្អតើលេងមួយអាកាសធាតុទៅដើរលេងមួយខ្ញុំឯងទៅប្រហែលហ្នឹងទៅមកចឹង ឯងនិយាយថាអាកាសធាតុល្អចុះដាក់លេងមើលអាកាសធាតុទៅបានហើយឈប់ទៅត្រឹមហ្នឹងទៅខ្ញុំទៅសារម្នាក់ឯងក៏បានដែរកាត់អីខឹងអីទៀតដែរហ៎កាត់អីហងអត់ខឹងផងគ្រាន់តែទៅសារម្នាក់ឯងហើយណាដល់ហាងធំនឹងធុញខ្លាំងមែនតែក្រោយបើធុញខ្ញុំណាមិនដាស់លេបខ្ញុំទៀតទេមែនចឹងទេ វាអត់អញ្ចឹងមិនកើតមុនហ្នឹងឃើញឡើងធម្មតាជិះម៉ូតូសបាយគាត់បាននិយាយមួយខ្ញុំព្រាមមកឃើញខ្លាំងហ្មងទៅបានហើយខ្ញុំយល់ហើយមើលតែគេធុញមើលយើងហើយគួយឲ្យគេមើលយើងលេងចូលដែរខ្ញុំយល់គ្រប់យ៉ាងហើយស្ដាប់មកសិនបានអត់តាត់យីបីមិនត្រូវចាប់ពីថ្ងៃហ្នឹងទៅយើងទាំងពីរនេះបែកគ្នាបែកគ្នាថ្ងៃនេះចាប់ថ្ងៃនេះ ជប់សិននិយាយគ្នាច្បាស់សិនបានអត់បានទេមិនកាខ្ញុំទៀតទេគេតែពេលនេះខាត់ពេកទេមិនដាក់តោះគ្នាទៀតទេបែកគ្នាហ្មងទៅបន្តទៅអីទៀតគ្រាន់តែបើធ្វើញើបានហ្នឹងមែនហើយកន្លងមកបងខត់នឹងនៀតច្រើនដងពេកហើយឥឡូវសុំបែរតែជិះម៉ូតូតាមនៀតឡើងចង់ខត់ទេនេះចឹងហើយបាទនៀតមិនចង់ឲ្យបងខត់នឹងតាមនៀតឆាប់ឡើងជិះម៉ូតូវិញមក បើតាមពេកហត់ពេកចឹងណាបាច់តាមទៀតទេទៅណាក៏ទៅទៅណែតថតចេញមើលខ្ញុំចេញបានណា តោះតែយើងជប់ខឹងខ្ញុំមានមិនខឹងណាព្រោះអីយើងទាំងពីរដូចអីមិនគ្នាហើយតាអឺអត់អីទេខ្ញុំនឹងធ្វើការងារខ្ញុំវិញហើយណែផងបែបមែនតើណាអូសួរខ្ញុំចឹងចង់សួរខ្ញុំត្រូវវិញមែនមានណាខ្ញុំមិនខុសផងយើងអ្នកខុសយើងអ្នកថាត្រូវខ្ញុំមុនខ្ញុំជាអ្នកខុសតែខ្ញុំមិនមែនជាអ្នកសុំបែកណាបើយើងចង់ត្រូវគ្នាវិញណា លុះត្រាតែយើងជាអ្នកសូខ្ញុំត្រូវដេកចាំមកអត់ចង់ចាំទេយ៉ាយ៉ាងម៉េចឯអ្នកនេះឲ្យខ្ញុំសុំតោះមុននឹងខ្ញុំដើរអត់បានមើលចាអត់អីអរគុណណាចេះស្អាតចឹងដើរលើក្រោយប្រយ័ត្នផងថ្ងៃនេះណា ដើរបុកខ្ញុំធ្លាក់បន្លែប្រយ័ត្នថ្ងៃក្រោយធ្លាក់បេះដូងណានេះខ្ញុំកំពុងតែ បន្ទុកក្នុងភ្លើងហើយមានទេហើយចាយមកយ៉ាងអូអឺមុននេះអត់អីតែឥឡូវនឹងអីដែរសារតែខ្ញុំជួបមនុស្សប្រុសក្នុងក្តីសម័យនិយាយអញ្ចឹងពូឈ្មោះអីដែរបាទខ្ញុំឈ្មោះវាសនាហើយខ្ញុំថាស្នាក៏បាន និយាយអញ្ចឹងពូមានសង្សារនៅហ៎តើណាបានហើយហើយមិនញ៉ាយបានពាក់កណ្ដាលហើយរត់បាត់អញ្ចឹងគូឆាត់តែគេមុនអត់ណោះអូយប៉ាគេញ៉ាស្រីមុខយើងណា ហាមិនអាចទៅខនសំបែកគេតែលេសោះហ្នឹងមិនហៅទៅហនថ្មីចោលយើងហ៎អុយមិនបានទេឆាប់ទៅសួរដល់រឿងសិនទៅគេដឹងខុសហើយគេអ្នកសំបែកអញ្ចឹងគេសុំត្រូវគ្នាវិញថ្ងៃមិញហ្នឹងនិយាយថាសុំបែកហ្នឹងគ្រាន់តែនិយាយលេងទេ អេបើយើងផ្ញើសារអញ្ចឹងអញ្ចឹងណាគេបានចិត្តអីអញ្ចឹងយើងទៅសេអីហេកបិតកបិតតិចសិនអូខេថ្ងៃមិញអារម្មណ៍អត់ល្អគេសុំទោសហើយរឿងដែលថាបែកគ្នានោះណាសុំលោកទៅថ្ងៃក្រោយវិញបានអត់ ូសិនអញ្ចឹងកំពុងតែលវលមួយអ្នកថ្មីមែនអូតាមពិតបងឲ្យខ្ញុំបែកដើម្បីជប់អ្នកថ្មីមែន អូនមើលសាជោគជៀននេះវាងដល់ឯងចឹងញ៉ែគេអត់បានតើបានឯផ្លាស់ឆាត់ខ្ញុំមែនកន្លែងយើងជិះម៉ូតូថ្ងៃមិញស្អាតណាស្អាតទៅទៀតអត់ បីខ្ញុំអត់ន័យខ្លាំងមែនបានខ្ញុំសួរផ្សេងឆ្លើយផ្សេងអញ្ចឹងហើយញ៉ាំបាយនៅបើញ៉ាំបាយហើយឆាប់ចូលគេងគេបារម្ភសួរតាមត្រង់ទុកខ្ញុំនិយាយរាល់ថ្ងៃហ្នឹង បានគ្រប់ស្នួលខ្ញុំសួរនេះបាទអត់ឆ្លើយអញ្ចឹងយើងពិតជាចង់បែកជាមួយនឹងខ្ញុំមែនអ្ហ៎ទោះបីវាយប់តិចមែនតែបើបងចង់សុំទោសក៏ទៅហួសពេលដែរហើយខ្ញុំអត់ទោសឲ្យបង ប៉ុន្តែបងចង់សុំត្រូវណាគឺបងឈប់ធ្វើខ្ញុំខឹងទៀតអត់ទេបងអត់បានមកសុំត្រូវគ្នាវិញទេតែបងមកសុំបែកដើម្បីសម្រេចបំណងរបស់នេតនេតតែងតែនិយាយពាក្យបាយមកកាន់បងច្រើនដងពេកហើយតែបងមិនដែលយកចិត្តទុកដាក់ទេលើកនេះបងស្ដាប់បានហើយហើយបងក៏យកគ្រប់យ៉ាងដែរ គ្រឹះថ្ងៃមិញបងគ្រាន់តែនិយាយលេងថាបងប្រងបែកតែពេលនេះដល់ពេលហើយតែយើងបែកគ្នាមែនទែនមើលទៅមានតែការបែកគ្នាឯងធ្វើឲ្យអ្នកសុខចិត្តខ្ញុំក៏យល់ឃើញគ្រប់យ៉ាងដែរគ្រាន់តែពាក្យសុំទោសគ្រាន់តែពាក្យលងលោមបាញ់ធ្វើបានផងនឹងវាធ្ងន់ណាស់មែនទេ បើធឿនពេកធ្លាក់វាចោលពេលទាំងអស់នេះវាមិនធ្ងន់ធ្ងរពេកទេតែវាអដែលអដែលទៅវិញទេបើបងនៅតែសុំតោះបងនៅតែលួអនឡាញថ្ងៃក្រោយទៅអូនឯងនៅតែសុំបាយបងចឹងហើយយើងមានតែបាយគ្នាហើយចាប់ពីថ្ងៃនេះទៅ ពួកយើងទាំងពីរធំតែជាអ្នកដតីឯងនេះគេពិតជាដាច់ចិត្តបែកគ្នាជាមួយនឹងខ្ញុំពិតមែនណោះមិនទាំងអាចទៅបាយមកវិញមកបាយមកហើយប្រាប់ថាគ្រាន់តែនិយាយលេងទេ ភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយគ្នា Spice Fit Tea រសជាតិគូលែនផ្អែមស្រទន់លើសពីការកិន ដេយក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដេយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញទីក្រៅថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ ព្រៃនេះស្នាតាបងមកលេងអង្គុយមកតោះនេះឯងនឹងស្នាឆ្លុះគ្នាទៅដែរមែនហើយស្នាណាអើគ្នាមិនដែលស្គាល់ផងប្រហែលជាដេកយំច្រើនពេកហើយម៉ូទ័របានលេងស្គាល់សង្សារខ្លួនឯងហើយតែយ៉ាងណាក៏មិនអីទេខ្ញុំមិនប្រកាន់ទេព្រោះមនុស្សបែកគ្នាហើយ ទោះជាមិនស្គាល់ឈ្មោះក៏វាមិនអីដែរសាភីអញប្រាប់ទៅវិញផងអើថាគ្នា មិននិយាយជាមួយមិនរេគ្នាមិនស្គាល់ទេសុភីជួយប្រាប់តគេវិញអើថាខ្ញុំមកនេះមិនចង់និយាយមួយគេទេខ្ញុំមកចង់និយាយជាមួយមនុស្សដែលខ្ញុំចង់និយាយមួយហើយគេក៏អាចធ្វើឲ្យខ្ញុំសប្បាយចិត្តបានដែរមានដូចជាគេហ្នឹងឯងអត់និយាយក៏អត់ទៅមនុស្សបែកគ្នាហ្នឹងនៅខ្វល់តែអីទៀត គិតទៅមនុស្សឧជាស្នាអីហ្នឹងមានទាំងការងារមានទាំងកិត្តិយសគេឈ្មោះប៉ុន្តែនៅតែចឹកសាបានដដែលឃើញអត់សាភាខ្ញុំកាត់ចិត្តតន់កុំអីនៅវេទនាខ្រាំគ្រាចិត្តជាមួយនឹងមនុស្សផោសាវ៉ាអញ្ចឹងហើយបើមុនពេលបាយគ្នាយើងចេះគិតចឹងមិនដឹងជាល្អមិនហ៎ គ្រាន់បើជាងយកពេលមករឿងខ្ញុំឆ្លោះប្រច័នខ្ញុំឯងតែមិនអីទេកុំរលឹកវាអីល្អជាងវាហួសពេលហើយរំលឹកក៏អត់បានអីមកវិញទេព្រោះអីខ្ញុំចិត្តមានអ្នកថ្មីហើយបើរំលឹកទៅខៃឡូអ្នកខ្លះយំទេខ្ញុំត្រឡប់មកវិញហ្នឹងតែសុំតោះមនុស្សដូចខ្ញុំងាយត្រឡប់ក្រោយវិញឯងសុំតោះមនុស្សដូចជានាតនេះក៏មិនចេះបង្កឲ្យណាគេមករកវិញដែរ តែបែកគឺបែកហីហើយមនុស្សដូចខ្ញុំនេះណាគឺជាស្រីស្អាតមិនខ្វះហើយតែចង់បានខ្ញុំពេញភពហ្នឹងខ្ញុំថាបានហើយយកមកដាក់លេងហ្នឹងកុំឈប់គ្នាអីតោះតើបានណាមកខ្ញុំទៅដាក់លេងហ្នឹងក្រុមយើងដូចជាខ្វះម្នាក់ខ្ញុំឲ្យស្រីពេជ្រចូលក្រុមយើងមិនដែរ ចូលមកចូលមកចូលមកចូលមកចូលតោះចាប់ដើមតាតាបងប្រុសស្អាតស្អាតឥឡូវស្ដាប់ខ្ញុំទាំងអស់គ្នាសិនដំបូងពេលដែលខ្ញុំហៅលេខណាឲ្យគូណាចូលមកចាប់គូទាំងអស់គ្នាតោះឥឡូវយើងចាប់ផ្ដើមតោះគូលេខលេខ2ចាប់ផ្ដើមយកមកយកមកយកមកយកមកយេញ៉ាំមួយញ៉ាំមួយ ឥឡូវគូដំបងយើងបានទៅខាងបោះបងស្នាតែយើងចាប់ផ្ដើមគូបន្តទៀតចាប់ផ្ដើមបងបងចាប់ស្ដាប់ទាំងអស់គ្នាបាទគូគូលេខ3ចាប់ផ្ដើមថាយើងមកមិនត្រឹមតែដដើមស្លឹកឈើតែយើងមកដដើមអីផ្សេងយើងខ្វល់ទេតែយើងមើលឃើញខ្សែភ្នែករបស់ឯងគឺប្រច័នយើងហើយនឹងវាសនាយើងអត់យល់ទេអញនិយាយពីអីហ្នឹងចូលមកចូលមក អីទេតែលើក្រោយឲ្យខ្ញុំអត់ចាញ់ទៀតទេបកាយតែឥឡូវយើងចាប់ផ្ដើមដល់គូមេស្នាចូលម្ដងតាចាំមកចាំមកចាំមកចាំមកចាំមកយកយក3 3 À, chặt đi vậy. Ủa, mặt hang, thầy mặt hang. Ta, ta thầy hang đó, phòng phòng hang đi ta. Khó. Yeah. Rồi, đầu đi này. Bắt thử. ah, belum ah. Tiết chứ, tôi khlang ពេកដូចជាសบายចិត្តខ្លាំងណាស់ពេលឃើញខ្ញុំចាញ់គេសบายចិត្តខ្លាំងមែនតែនពេលឃើញខ្ញុំដួលហ៎អញ្ចឹងចាំទៅយករង្វាន់មួយនេះហើយអូយម៉ៃមិនជួខ្លាំងវ៉ាបោះស្នាម៉ៃមិនយាយបងម៉ៃមិនយាយខ្ញុំអីណែម៉ៃក៏ជួបោះស្នាជួយឈើម៉ៃ ជួប៉ុណ្ណឹងឈឺអអត់វាសំទៅមនុស្សប្រុសក្បត់ណាគូទៅជួអញ្ចឹងហើយបានដឹងខ្លួនអង្គុញខ្ញុំណែកងស្នាបានក្បត់នាងឯណានាងទៅជាអ្នកសុំបែបកងស្នាអូបានហើយឈប់និយាយរឿងហ្នឹងហើយគេចង់ជួម៉ែណាជឿរបស់គេបានហើយខ្ញុំមិនឲ្យជួទៀតទេម៉ែឈឺជង្គង់ឯងចាំខ្ញុំនាំម៉ែឯងទៅលេបពេញកលាណាបងណាអ

មនុស្សដូចខ្ញុំនេះដែលល្ងងដែលនៅតែសង្ឃឹមថានឹងអាចត្រូវគ្នាវិញពេជ្រមកយាយអត់អត់អីទេអត់អីទេបងបងឲ្យស្រវឹងហើយបងកន្លែងគេញើទុកកន្លែងនេះស្រីស្រីក៏រំហងមួយស្រីឲ្យកូនសំទុកពូវឹងដាក់ជ្រុលបន្តិចចង់មករំឲ្យស្វាង អត់អីទេពូអត់អីទេរាប់តទៀតខ្ញុំអត់អីទេតោះហើយបីកូនស្នេហ៍ទេវតាទាំងហ៊ានមុញប្រើខ្មាហ៊ានសុំ but I'm in the back. ្ងៃមុញគេមើលទៅដូចជាប្រចាំតែពេលនេះដូចជាចង់ផ្ដើមមាន ថ្មីចឹងការដែលគេសុំបាយនឹងគេសុំបាយពិតមែនឬក៏សុំបាយតែមក បងស្នាគាត់នៅតែស្រឡាញ់សង្សារចាស់គាត់ទៀតមែនបានជាគាត់តាមសម្លឹងគេបញ្ឈប់បែបនេះចុះខ្ញុំពេលនេះគាត់ចាប់ទុកជាអីតើឲ្យមាននេះព្រោះចង់ឈ្នះសុខចិត្តដេកអៀមឲ្យតែឈ្លោះអង្សុំគេបើណែនឲ្យខ្ញុំសុំតចំពោះរឿងពីម្សិលមិញផង សុំទៅរឿងអីទៅយើងបែកគ្នាហើយតាចុះស្មានចោលទៅណាក៏បានដែរខ្ញុំមកខ្វល់ផងតែខ្ញុំមិនមកសុំទោសរឿងហ្នឹងទេតែខ្ញុំសុំទោសចំពោះការលេងប្របាយមជាប្រៃពីម្សិលមិញតែក្រុមរបស់ខ្ញុំធ្វើអានេះរបួសគ្រាន់តែដួលហ្នឹងខ្ញុំមិនស្លាប់ណាហើយយប់មិញនេះខ្ញុំក៏បានជួបសោះស្នេហាអត់ដែរអញ្ចឹងខ្ញុំគិតថាពួកយើងមិនសុំទោសគ្នាទៀតទេតែខ្ញុំមិនគិតចឹងទេខ្ញុំចង់សួរថាពេលដែលនេះនិយាយពាក្យបែកហ្នឹង បែកបានតែមាត់ឬក៏បែកពិតមែនអូនស្នាបងនៅនេះហ៎អូខ្ញុំខំដើរបងនៅខាងនោះហើយនេះនាងមកជួបបងស្នាមានការអីដែរមែនឬមួយក៏ចង់ត្រូវគ្នាជាមួយនឹងបងស្នាវិញសាច់ខ្ញុំមកច្បាស់ណាមនុស្សខ្ញុំគឺមានតម្លៃគ្រប់គ្រាន់ណាខ្ញុំមិនបានបងអត់មើលផងមកហរខ្ញុំទេ រឹតតែមិនអាច សុំគេត្រូវមុនទៀតទេដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយ គ្នាស្វាយស្វេតធីរសជាតិកូឡានផ្អែមស្រទន់លើសពីការគិនដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ល្អអញ្ចឹងដើម្បីឲ្យបងស្នាក៏មានពេលមើលថែខ្ញុំពេញលេញ កុំឲ្យគាត់តាក់ទើនៅក្នុងចិត្តទៀតហើយមានពាក្យអីចង់ជូនពរពួកខ្ញុំអត់មានតាជូនពរអ្នកទាំងពីរខ្លាចគេដល់ស្លាប់ទៅមិនបាននិយាយចឹងពួកយើងនឹងពីរអត់ត្រូវអីនឹងគ្នាខ្ញុំដឹងតែខ្ញុំគ្រាន់តែអត់ចង់ឲ្យសង្សារចាស់បងមកញ៉ែញ៉ៃជាមួយនឹងជីវិតបងទៀតហ្នឹងណា từ gỗ nhóm á nhôm ai đó xẻ ba này ងឈឺជង្គង់ហើយចាំខ្ញុំនាំបងឯងទៅលាបពេញកាឡាណាបងណាមកប្រាប់ថាភ្លេចឈប់គិតហើយឆ្លើយដោយខ្លួនឯងក្រនបើណាទ្រង់ស្ទើបែតែមានអ្នកព្រោះចង់ឈ្នះសោកចិត្តដេកអៀមឲ្យតែឆ្លោះអាំងសុំគេ រួចទឹកភ្នែកអង្គុយសំងំដេញគេចេញល្អអញ្ចឹងដើម្បីឲ្យបងស្នាគាត់មានពេលមើលថែខ្ញុំពេញលេញកុំឲ្យចាក់ទៅនៅក្នុងចិត្តទៀតនឹកខ្លាំងណាស់វិលមក គេបែកមួយខ្ញុំមែនតើគាត់នឹងគេថាបែកនៃនៃសិនហ្នឹងតែចិត្តគេអញ្ចឹងណាគេខ្លួនអញ្ចឹងមិនខ្លួនឯងលងគេសោះឡើយតែមានថ្មីបាត់សំខាន់មិនដើរស្រីមកឯងទៀត មិនយំចឹងគាត់អីណាគាត់អីមិនយំចឹងប៉ូលីសណាគេមិនគ្រាមួយកូនណាម៉ែហើយហើយមិនបានគេបាយពីកូនហ៎មិនបានគេបាយកូនមកពីកូនសុបាយពីគេមុនកូនខឹងគេកូនចង់ឲ្យគេលួងតែគេអាលួងកូនកូនក៏ធ្វើថាបាយបាយពីមាត់របស់កូនទៅ តែចិត្តកូននេះអត់បីពីគេមែនតើនេះម៉ែឥឡូវគេមានថ្មីហើយហើយកូនធ្វើមិនទៅម៉ែក៏មិនដឹងថាត្រូវធ្វើមិនដែរនេះកូនឯងជាអ្នកសុំបាយគេមុនអឺអញ្ចឹងមានតែកូនឯងទៅសុំត្រូវជាមួយគេមុនវិញទៅអត់អត់បានទេម៉ែបានទេកន្លងមកកូនខំធ្វើខ្លាំងកូនធ្វើជាអ្នកគ្រប់យ៉ាង ឥឡូវឲ្យកូនទៅសុំទោសគេសុំគេធ្វើមុនកូនធ្វើមិនបានទេហើយថាពីមុនទៅគេមិនតមានអ្នកថ្មីតែឥឡូវគេមានអ្នកថ្មីហើយអញ្ចឹងកូនបាក់ក៏យើងបាក់ត្រូវគ្នាមកបើអញ្ចឹងមានតែផ្លូវមួយឯងគឺកូនឯងត្រូវកាត់ចិត្តពីគេ អត់ទេមកកូននឹងមិនទេក្រាត់ដៃទេហើយមិនឡើយគិតមិនឡើយចឹងអ្នកអើយជំរាបសួរអូចាលោកបងចាជំរាបសួរលោកបងជំរាបសួរក្មួយ ហើយនេះមានការអីមកតែខ្ញុំទាំងព្រឹកអញ្ចឹងខ្ញុំមកអញ្ជើញការណាមីងអអញ្ជើញការបាទអូនេះខ្ញុំក៏ទឹកធៀមអញ្ជើញនេះផងដែរអញ្ចឹងដល់ថ្ងៃនេះកុំភ្លេចទៅដល់អត់ ផងហើយចុះក្មួយស្នាគេបានកូនកំងមកពីខាងណាគេការលឿនម៉េចស្នាគេមានកាយណានេះជាធៀបការកូនវ៉ាន់តាប៉ុន្តែពេលនេះកូនវ៉ាន់គេជាប់នៅឯកូរ៉េណោះគាត់តាគៀកថ្ងៃបានគេមកស្រុកខ្មែរអញ្ចឹងហើយឆ្លៀតពេលទំនេរខ្ញុំក៏ដើរជួយភ្ញៀវតែម្ដងទៅអូអញ្ចឹងទេអីខ្ញុំខ្មែរនៅជាមួយស្នានេះជាការការមិនកើតមិញបើខ្ញុំអត់តាន់បានចុះស្ដែងតែខ្លួនមិញផងហ្នឹង ថាម៉េចចូលដឹងកូនមីងហ่าហើយចុះគាត់ថាបែកគ្នាតែបែកគ្នាហ្នឹងបែកគ្នាលេងលេងតាមីងអូយមីងមែនឥឡូវចេះបែកគ្នាលេងលេងទេលបងចឹងខ្ញុំលេសិនហើយមីងចាអឺខ្ញុំលីហើយអ្នកចាលបងមីលីណែកុំភ្លេចណាថ្ងៃនោះឲ្យនាងគេទៅចូលរួមផងចាលបងចាំខ្ញុំប្រាប់គេឲ្យ Nhung cũng bắn cái cửa mình ai Nhung cái thay kia ra lại Nhung Ta <laughs> lại cái tay ơi Cái lên mong anh ơi <laughs> Mày không hãy từ chơi <laughs> លេចឈប់គិតហើយឆ្លើយដោយខ្លួនឯងក្រនបើណាទ្រង់ស្ទើរបែកតែមានអ្នកព្រោះចង់ឈ្នះសុខចិត្តដេកអៀមអត់លោកកថាសុំគេបែកគេនឹងស្លាញ់ញោមអង្គុយសំងំគេនឹងរៀបការមួយញោមគេក៏ប្រ មកអង្គុយនៅតែពេលនេះគ្រប់យ៉ាងវាស្គត់ឡប់អស់ហើយខ្ញុំខំធ្វើខ្លាំងណាស់គេដើម្បីឲ្យគេធោដើម្បីឲ្យគេលួងខ្ញុំតែឥឡូវគេទៅចោលខ្ញុំមិនគេលេងក្លាប់ហោខ្ញុំទៀតហើយអូប្រអើយ ឲ្យខ្ញុំធ្វើមិនទៅមកខ្ញុំនៅស្រឡាញ់គេខ្ញុំនឹកគេខ្ញុំចង់ជួបមុខគេដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈពៅកម្លាំងស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតអ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយគ្នាស្បាយស្វិតធីរសជាតិកូលែនផ្អែមស្រទន់លើសពីការគិនដីក្រូជួយ ការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញ ទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ខ្ញុំនឹកគេណាខ្ញុំឈឺចាប់ណាតែតើថ្ងៃមកខ្ញុំមិនรู้អត់គេយ៉ាងម៉េចទៅបើខ្ញុំស្លាប់ គ្រប់យ៉ាងវានឹងល្អមែនទេមែនហើយបើខ្ញុំស្លាប់ខ្ញុំនឹងអាចគេពីការប៉ັດបើមួយយៈមែនហើយអឺ ស្លាប់បានទេបើខ្ញុំស្លាប់ទៅវាអន់ណាស់បើខ្ញុំស្លាប់ទៅគេនឹងដៀខ្ញុំហើយខ្ញុំនេះគឺជាមនុស្សស្រីសមសាមនុស្សផុសម៉ែណៃខ្ញុំមិនអាចស្លាប់បានទេប៉ុន្តែខ្ញុំឈឺចាប់ ta tới ngày một từ Ở những hồ nhận bơi Mà không biết kê Tao yêu cô sẽ làm mẹ non ខ្ញុំខ្ញុំរហូតដល់ចុងគុំជើងគាត់យកណាមិញណាចាំពួកខ្ញុំមកនេះតែឃើញមិញទៀតហើយហេតោះរកក្រៅទៅមែនទេខ្ញុំយកណាមិញណាកូននេះទៅវិញមកកូនទៅវិញមកចង់បានអីនិយាយគ្នាបានណាកូនណាសម្រួលអារម្មណ៍ណាមិញណាសម្រួលអារម្មណ៍ចាំពួកខ្ញុំមកនេះតែឃើញកូននេះកូនអីទៅវិញមកកូនកុំឲ្យមេភ័យកុំឲ្យមេបារម្ភដល់កូនណាកូននេះ Nick! Nick! Nick! Nick! Nick! Nick! Mày dây bóng! On! On! Nhồng còn cưới nhé! Nick! Con Nick! Con anh nè nè con! Con Nick! Con Nick! Con anh nè nè! Con anh chẳng mặt này! Con anh đẹp mà! Mà nó con nè! Con Nick! Nick! Ôn nó nè! Nick! Nick! Ôn nó nè! ឆាប់ចេញមកមីងបារម្ភពីអណៃណានេះ អូនឯងមានត្រូវអីអត់អូនឯងទៅមកពីណាគេគ្រប់គ្នាប្រងពីអូនឯងចេញគេប្រាប់ខ្ញុំបានតែលោកឯងគ្មានសិទ្ធទេចេះឆ្ងាយហ៎បើមិនចង់ឲ្យខ្ញុំស្លាប់នៅទីនេះទេអូនឯងនិយាយពីអីបងអត់យល់ទេដឹងអត់ថាញ់តមកពីណា គឺខ្ញុំមកពីស្លាប់ខ្លួនខ្ញុំសម្លាប់ខ្លួនដោយសារមនុស្សប្រុសក្បត់ម្នាក់សារខ្ញុំគិតថាគេស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់គេអញ្ចឹងតែតាមពិតតាមពិតខ្ញុំឈួតតែម្នាក់ឯងឯងអត់ឆ្ងល់ដល់ទេ មិនខ្ញុំមកស្លាប់ចឹងព្រោះខ្ញុំបានបដូរចិត្តទេខ្ញុំណៃស្លាប់បានទេខ្ញុំខ្វះគេខ្ញុំខ្លាចគេដៀលម្ដាយខ្ញុំថាម្ដាយខ្ញុំនេះមានកូនស្រីសត្វដោយសារមនុស្សប្រុសហើយខ្ញុំក៏ចង់ឃើញមនុស្សប្រុសក្បត់ខ្ញុំនេះកំពុងតែឈរនៅមុខខ្ញុំនេះ បើទោះបីជាខ្ញុំដឹងថាគេមានថ្មីក៏ដោយក៏ខ្ញុំនៅតែចង់ជួបគេដែរបងសុំទោសខ្ញុំហោះគ្រប់យ៉ាងមកពីបងហើយបងក៏អរគុណអណែងដែរដែលអណែងត្រឡប់មកវិញហើយមិនចោលបងចាញ់ហ៎ថាចុះរៀបការ អ្នកដែលរៀបការមិនមែនគេទេកូនម៉ែម៉ែនិយាយគេណាអ្នកដែលរៀបការគឺជាបងប្រុសគេមិនមែនគេណាចុះម្នាក់ស្រីយើងឃើញនៅភូមិមកណាគេនេះអ្នកស្រីហ្នឹងគាត់នៅជាអ្នកស្គាល់គ្នាធម្មតាអត់មានអីលើពីហ្នឹងទេអូនស្គាល់គ្នាធម្មតាមកធ្វើដូចអត់ខ្វល់នឹងខ្ញុំហ៎ហ៎ គាត់ដូចបែកមែនតើអញ្ចឹងពួកពេលហ្នឹងបងអត់ដឹងថាអូនសុំន័យថាមិនអត់ប្រកបមិនដឹងថាអូនបែកតែមាត់ឬក៏អូនបែកមែនទេទៅបងសាក់ចិត្តអូនថាណែពិចារណាបងអត់តែពេលនេះបងដឹងហើយថាណែពិចារណាបងហើយណែក៏ស្រឡាញ់បងទៅបងខំប្រឹងរកឱកាស ដើម្បីមកលួងអូនតែពេលនេះបងបានយល់ហើយថាណែងបីបានតែមាត់ប៉ុណ្ណោះថ្ងៃក្រោយបែកគេថាបែកព្រោះតែមកលួងគេមិនមែនថាបែកបែកដូចបែកមែនតើដូចលឹងហ្នឹងឯងលឺអត់បាទអឺបើអញ្ចឹងបើនិយាយយល់គ្នាហើយមកឡើងទៅលើណា និយាយគ្នាតទៀតចឹងណាចាំម៉ែតែដឹងអត់មួយថ្ងៃហ្នឹងបងនឹកអណាញហ្នឹងអូនក៏នឹកបងដូចគ្នាដែរទោះបីជាពួកយើងជួបគ្នារាល់ថ្ងៃក៏ដោយតើមានអារម្មណ៍ថាយូរនៅឆ្ងាយគ្នាខ្លាំងណាស់ ថាជាពិសេសណាពេលដែលអូនឃើញបងនៅមួយអ្នកផ្សេងបងសំតតែបងសន្យាថាបងជប់ឲ្យរឿងហ្នឹងកើតឡើងទៀតហើយ សួរអ្នកចាជំរាបសួរលោកបងណែខ្ញុំនាំកូនប្រុសខ្ញុំចូលមកចែចៅកូនស្រីអ្នកគឺថាមកតាមផ្លូវត្រូវតាមច្បាប់តើអ្នកគិតយ៉ាងម៉េចដែរចាលោកបងអារឿងកូនកូនស្រឡាញ់គ្នានេះខ្ញុំក៏បានដឹងដែរតែថាកូនកូននេះម្ដងឆ្លោះម្ដងត្រូវមិនទេតែថាបើគេស្រឡាញ់គ្នាចេះអធិស្ឋានឲ្យគ្នាទៅវិញទៅមក ខ្ញុំនេះសុបាយចិត្តពេកហើយលោកបងគាត់ថាកូនលោកបងនេះអាចធ្វើរឿងទាំងអស់នឹងបានឬក៏អត់តែបើថាធ្វើមិនបាន ទេសង្ស័យតែខ្ញុំមិនអាចលើកូនអស់ឲ្យបានទេមើលទៅបានបានប្រកាសជាបានណាអ្នកមីងខ្ញុំធានាថាខ្ញុំនឹងស្រឡាញ់នេតមើលថែការពារនេតដល់ថ្ងៃខ្ញុំស្លាប់ទោះបីជានេតខឹងខ្ញុំគេចង់ឲ្យខ្ញុំលងក៏ខ្ញុំមិនទៅណាចោលនេតជាដាច់ខាតអើបើថាអញ្ចឹងហើយ ខ្ញុំក៏មិនថាអីដែរលោកបងតែថាគុណនេតនេះសម្រាប់ចិត្តមិនដែរព្រមឬក៏មិនព្រមនេះហ៎ចាស់ម៉ែកូនព្រម